đành nhìn tay ôi gió anh tay xuống cơn gió ôn mang đi đau lạnh và tôi vui đi sắp đáp ôi đang tê nhìn chị anh mình ra và tôi những tim tôi cũng បាទសួស្តីបងប្អូនប្រិមិត្ត Mobile ទាំងអស់គ្នាបាទសួស្តីវ៉ាវអូខេបាទសួស្តីបាទជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែទស្សនានៅក្នុងកាឡាញនៅក្នុងថ្ងៃនេះផងដែរបាទដោយសារតែម្សិលមិញមានបញ្ហាអ៊ីនធឺណិតជាមួយនឹងការភ្លៀងផងទើបយើងធ្វើការលេងអត់បានអញ្ចឹងណាបាទ អូខេឥឡូវនេះយើងអាចលេងបានហើយអញ្ចឹងបងប្អូនអាចចូលទស្សនាបានបាទ Tuesday Hello Idol បាទ Tuesday បាទ Tuesday បាទ Tuesday Hi baby បាទ Tuesday បាទ Tuesday Hi បាទ Tuesday បាទ Tuesday អឺហើយមិនបានអត់អេតអត់តបខ្ញុំអញ្ចឹងចកតបតែប្រូ idol ញោទៀតហើយហើយឡើងអញ្ចឹង Ha ha ha ha ha. Ờ, hay là hình chân rồi ấy oh hay là hình chân về ờ, sợ sát là cơn chờ là cơn អូខេបាទសួស្ដីបងប្អូនទាំងអស់គ្នាអញ្ចឹងអឺបងប្អូនឥឡូវអត់ជួយ share សោះបាទឥឡូវអត់ជួយ share សោះបាទគ្នាយើងឥឡូវអត់ជួយ share សោះអូខេបាទលេងម្ដងនេះយើងសង្ឃឹមថាបារមីគ្រូទឿគាត់នឹងអាចជួយយើង បាទអូខេឥឡូវនេះខ្ញុំហៅអ្នកលេងអត់មានណាគេចូលលេងជាមួយគេចូលមកអរគុណច្រើនសម្រាប់10000 star អូខេអរគុណច្រើន bro អរគុណបាទ Hi bro អរគុណបាទ បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំចូលលេងអូខេអត់មកចាក់ đó hit hit đó moi chặn hit hit đó chặn chặn chặn hit hit đó moi chặn hit đó moi thôi cái này vô lấy chặn chặn hit đó hit chặn chặn hit hit đó chặn chặn chặn hit hit đó moi chặn hit đó chặn chặn chặn hit hit đó moi chặn chỉ mới xô bà chỉ mới xô bằng phân bà Suốt đấy ở con cần đầu tôi vào suốt đấy ចាក់ធីធីអត់ហើយឡើងចឹងហ៎អូយមិនចឹងអកូពីរ៉ៃអូខេកូពីរ៉ៃអត់បងអត់អីទេប្រូអត់អីទេចាក់ចាក់ធីធីអស្មោចាក់ធីអស្មោចូលសិនយល់ទេចាក់ធីអ អូខេបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនា បាទឥឡូវនេះយើងយក skill ទី2បាទបារមីគ្រូទឿសូមជួយផង បាទលេងវគ្គហ្នឹងសូមឲ្យបារមីគ្រូទឿបាទបារមីគ្រូទឿបាទអឺចាប់ប្រោច្រឡំយក skill ទី2អាហ្នឹង skill រត់លឿនហ្នឹងអូយចាប់ហើយជួយបារមីគ្រូទឿជួយបារមី Ôi ba mấy cú tia chui phong ba mấy cú tia Ôi Ôi khó chui Ôi Ok ok Ôi Ôi Chứ xì mũi xì mũi Ok xì mũi ừ. Ôi À con chán ba mấy cú tia អូហើយឡើងចង់ហ្មងអូយបាទសេតបាត់ហើយឡើងចឹងមកចឹងប្រូមកចឹងអូខេបាទអូខេបាទ Mas, ô, oh, parei, vou, parei. Ôi, mà, ấy cũng tiêu thì bay. Ôi, ôi, không tử của tiêu. Ôi, ở Ok, ở lấy dương, uh, mà sân chia thì vật dương liên tay mà đón បើចង់និយាយថាបើសិនជាជីវិតយើងមានច្រើនដងទោះបីជាស្លាប់ប្រមាណដងក៏មិនអីបាទក៏ប៉ុន្តែបើសិនជាជីវិតយើងមានតែម្ដងអូខេបាទសួស្ដីបងប្អូនទាំងអស់គ្នាបាទអឺស៊ីជួយវាយតបគេស៊ី ហ្នឹងហើយយើងជួយវាយតបគេអញ្ចឹងទៅដើម្បីឲ្យកូនតបយើងនេះទៅវាយប្រូគេនេះដាក់ប្រូគេហ្មងស៊ីអូខេស៊ីអូយអឺអូយហើយឡើងចឹងបាទសួស្ដីរ៉ៃបាទសួស្ដីអូខេលីតប្រូប្រូលីប្រូប្រូលេងដែរបងអូខេប្រូអូខេ បាទនិយាយអញ្ចឹងសួស្តីបងប្អូនទាំងអស់គ្នាឥឡូវគ្នាយើងអត់សូវជួយ share សោះគ្នាយើងមួយរយៈហ្នឹងអត់សូវជួយ share សោះមកចឹងគ្នាយើងឥឡូវបាទអូនបានមិនគ្រូទួអូយបានមិនគ្រូទួពិតជាសាហាវមែនមុននឹងមកលេងខ្ញុំអុចធូបផងបំត្រន់ផងសូមឲ្យបានមិនគ្រូទួជួយអូអរគុណច្រើនគ្រូទួអូ gì bằng chân ơi cùng với cô ôi lột cái lột ôi và đi victory rồi về rồi món á xong ê coi ôi à hột lươn mấy nhà cái đánh cho hột lươn nó ắt ắt ton tính ôi chọt mong ដេវហាមេសរណេសតនាដេវហាបាសតនាសតនេបាទសូមឲ្យគ្រូបាទបាទមីគ្រូទឿសូមឲ្យជួយកូនចៅឲ្យលេងឈ្នះវគ្គនឹងបើសិនជាកូនចៅទទួលបានជោគជ័យនៅក្នុងវគ្គនេះកូនចៅនឹងសែនជែកមួយស្និតរួមជាមួយនឹងកូកាមួយកប៉ុង រួមជាមួយនឹងត្រេនមួយផ្លែ សាធុសាធុ Memory is hard to capture just like the silhouette in the mist អូប៉ះហើយប៉ះហើយស៊ីឡោដល់វាស៊ីជួយមកនេះជិះសេះទៅស៊ីវាយវាមកស៊ីកុំទុកវាអូខេស៊ីអូខេអូខេប្រូស៊ីប្រូអូយគ្នាយើងឥឡូវខ្លាំងខ្លាំងនេះឃើញណាអូយទឹកដៃយីសា MM មកគ្នាយើងនេះអូយ ខ្ញុំពិតជាមានសំឡាងមែនទែនអូយអូខេស៊ីស៊ីស៊ីស៊ីតោះអឺអឺស៊ីលេងខ្លាំងស៊ីទឹកដៃល្អអឺវាយបទាយចប់ចប់អើយស៊ីអើយអូយស៊ីអើយស៊ី Distort my memories all you want. My will stays strong. Trời, ơi, thế là chân vậy mà ngay áp bác ca hơn á. Ơi, ngọ rồi. Vậy mà ngay áp bác ca hơn. Anh chắc anh ngó là thua kê lư ọt lư ọt mẹ nã tòm. Hình vậy mà ngay áp bác ca. Ôi, lâu cái lâu. Trời. Ôi. ham hột lên ham hột ôi ừ ấy kê giờ mình chỉ xe mình ấy kê mình dính mình ấy kê mình dính cây ô miên là chân thì không đây nó rất trời mà sập lấy never forget. Máu, máu Ôi Hay lần chân Ôi hay lần chân mong Ờ bom vậy cho mũi bọt tì Trong gì mình đây thăm ếch bro Ờ Kalna up Ultimate Kalna up Ultimate Ultimate là ngay kia bro ហើយគេអាប់កន្លែងណាទៅចូលមកវគ្គនេះអែមែនតើមក26ហើយឡើងចឹងហ្មងវគ្គនេះអែមអែមស្រែហ្មង26អូប៉ះហើយប៉ះហើយប្រូប៉ះហើយអូយចូលលេងហត់ជួយមកមានអ្នកបាញ់ពីនេះទៀតអ្នកបាញ់ពីលើអូយលោកលោក អ្វីដែលសំខាន់ខ្ញុំចង់ប្រាប់បងប្អូនថាការលេង mobile នេះគឺងាប់មិនសំខាន់នោះទេបាទងាប់មិនសំខាន់សំខាន់គឺកើតមកងាប់កើតមកងាប់ same goal សេតកន្លែងហ្នឹងតាកុយកុយមកអូយអូយលោកអឺអូជួយមកអូវាកវីសាក់7អូច្រឡំវាកវីសាក់អា7អីគេនោះ យមកអូយសាហាវហ្មងខ្ពើមអាប់ ultimate ultimate ultimate អីគេប្រូខ្ញុំមិនដឹងទេនេះប្រូប្រាប់តិចងើគេដាក់កន្លែងណាចុចគ្នាយើងចាញ់អស់លីងហ្នឹងសួស្ដីប្រូប្រូមានប្រូប្រូនោះលីសួស្ដីប្រូខ្ញុំអត់មាន Trời pro nó lên lâu Ôi Anh ấy chỉ phạt sai với nhà men con ông mô bái vô nè Hay lên hốt chân Hay lên hốt chân pro Mmm Ngọp thế Ngọp hạt Ôi ultimate ហ្នឹងអាហ្នឹង skill ទី3អូចង់និយាយថាអាហ្នឹង skill ទី3ហ៎អូខេ bro អូខេអរគុណបាទអរគុណអរគុណ bro ប៉ារ៉េបមួយអូខេកូនអូខេអឺកូនកូនបាទគ្នាយើងវាជួយ share ម្នាក់មួយម្នាក់មួយផងបាទគ្នាយើងឥឡូវអត់សូវជួយ share សោះបាទអត់សូវជួយ share ដូចមុនគ្នាយើងឥឡូវដឹងមិនអត់សូវជួយ share សោះ តោះមួយស្មើអូប្រូចេះអូយវល់អានក៏មិនអូយចេះចេះមិនចូលមកឋានរួងចេះមិនចូលឋានរួយយ៉ាងអឺអូគៀននេះ you see me. Our turret has been... Another one bites the dust! You have slain an enemy! An ally has been slain. The heart of a warrior never forgets. Hai làng chăng? បាញ់វាយម៉ាក់វាអស់មួយនេះសិតតាកនេះសិតហ្នឹងអីគេណាអត់ចេញមកហ្នឹងចុះបើទិញហើយអាវ៉ាន់ហ្នឹងទិញណៃណាចុចអូអស់លុយហ៎ជប់គ្នាអសជីអសអ៊ីអសអយ៉ា G E O អូខេអូមួយចត់ចេញមកណា ដាក់បានដាក់ដាក់មួយស្អីយកទេអូចង់ចង់និយាយថាអូអញ្ចឹងមានន័យថាបើយើងលេងជាមួយពួកនេះដាក់ម៉ាត់អូចុយគេបើគេបើអាអាគៀលទី1នឹងហើយគេចាប់អាគៀលទី2បើបីដៃចាក់អែចុចអែមកបានស្គីហ្មងអត់ទេនេះមើល cool down ផងចុចសិត អូចុចស្រិតបានហ្មងហ៎ស្រិតចេញមកទីមើលតែគេមិនបើអត់មានលុយទិញដាក់លុយយើងដាក់លុយយើងដល់យើងប៉ានេះតែបើវាយពួកអាសត្វនេះវាយមួយដៃបាន10ដុល្លារនេះ10ដុល្លារយល់កាច់មកអូយហឺអាគៀទី2នោះរត់លឿនហ្នឹងគៀទី2បលីងមិនរត់លឿនទេ

For ten years, I have sharpened my sword for this moment. For ten years, I have sharpened my sword. បាទសួស្ដីអត់លុយដាក់លុយអូខេប្រូមួយដៃ10ដុល្លារហ្នឹងឈ្នះអត់ហ្គេមហ្នឹងឈ្នះប្រូឈ្នះហ្គេមហ្នឹងឈ្នះហើយអូយចុំដាក់វា នេះនេះវាយអាពីងពីងណាហ្នឹងមានកូនស្រីវាមួយទៀតច្រឡំមានកូនមួយទៀតវាយវាមួយអឺវានៅសល់កូនវាមួយទៀតយើងវាយម៉ាក់វាហើយវានៅកូនវាតែឡើយចូលទិញអីគេទៅទិញស្រាទៅម៉ាអ្នក ដាក់ដាក់មួយឡានទៅហ្មងហើយគេបញ្ចុះតម្លៃម្នាក់ទិញបានតែមួយកេះទេអូខេអូខេអឺអាប់ក្រេតតិចនេះ1ពី3អូខេអាប់ក្រេត3គេយល់ I'll return to the lab and okay okay អូខេបាទសួស្តីបងប្អូនទាំងអស់គ្នាហើយឡើងអញ្ចឹងបាទមានម៉ាក់ទៀតអមិញអាកន្លែងកូនចេះមិនស្ងាត់ឈឹងអញ្ចឹង តែពួកហ្នឹងដេកលក់ឲ្យមែនអត់លេងទេចុយអត់ឃើញពួកវាអញ្ចឹងអីរត់អីម្នាក់ស្រីនេះគាត់ឃើញអាហ្នឹងមួយសោះរត់ដៃងាប់អើយស៊ីឯងអីក៏អញ្ចឹងអញ្ចឹងទេអាសោដល់ពួកធំធំទៅ One day I'll return to the lab and burn it to the ground Bung mũi đét này vào Nina bị khỏi Chồng rồi Cho bị chụp lên ơi, mất bắt clear đi tụi này ơi, bro Nếu may ở lại để chắp chứ nè Ôi chứ nè ơi, ôi game chứ nè ơi Ôi lợi trời wow today 9 kill ហ្នឹងហើយ bro អឺប៉ាសូត្រធរកូនអូខេហត់ចំនួនអាសួស្ដីបងអេតខ្ញុំផងអូខេ bro អូខេអឺសួស្ដីគ្នាយើងណាគ្នាយើងរំលឹកជួយ share ម្នាក់មួយម្នាក់មួយហ្នឹងគ្នាយើងគ្នាយើងឥឡូវអត់ជួយ share គ្នាយើងឥឡូវ លេងទូរស័ព្ទវិញលេងទូរស័ព្ទវិញទៅបងអូខេប្រូឈ្នះហើយប្រូអូខេប្រូវគ្គហ្នឹងហ្គេមហ្នឹងនឹងឈ្នះហើយប្រូហ្គេមហ្នឹងនឹងឈ្នះ100%មើលអាលីអាកន្លែងនេះរបស់យើងនៅសល់ឈាមពេញអាមិញកន្លែងនោះមិញខ្ញុំវាយអស់ពីបិដៃឯងអូខេគ្នាយើងបាទសួស្ដីនេះអត់សាត់អីគេនេះ nó mình đang sát ấy Distort my memories all Nếu bro nó ắt lên nhưng ắt cho lên kia bro. Lưa bro lưa kìa. Never forget. Đi chơi ngọt bạch. Bro nó mà cho thằng thằng mừng cho lên mày kia ắt cho chết lên mẹ bro. For 10 years I have sharpened my sword for this moment. Killing spree! One man, one sword, same goal. Oh! oh! idol សុំ DJ មួយអូខេប្រូអូខេអូអូយបានផ្កាយមួយទៀតហើយឡើងអញ្ចឹងអូយបន្ទុអូខេណាបន្ទុងាពៀផ្កាយអូខេកប់ហ្មងវគ្គហ្នឹងអូយហើយឡើងអញ្ចឹងអូយអូខេបាទឥឡូវយើង level 10ហើយទីទៀតផ្ទុះ level ហ៎អូខេបាទប៉ាសូធមវិទូរីអូខេកូនអូខេកៀងសួតឈ្នះ ម្ដងហើយមិនមែនបាទឈ្នះហើយតាឥឡូវឈ្នះហើយអូខេបាទកប់សេរីអីច្រឡំចាក់លេងខ្មោចអូខេបាទសួស្ដីបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទ Pro Kim SO អាបងមុខដូចឆ្កែហើយឡើងចឹង Pro ឲ្យចេះតែនិយាយហ្មង Pro មើលធ្វើដូចមែនតែនហើយឡើងអញ្ចឹងហើយពូបាទសួស្តី congratulation បាទសូមជួបរួមត្រេកអរបាទ top rank អូខេអរគុណច្រើនអរគុណបាទអឺបងប្អូនខ្ញុំឆ្ងល់មួយរឿងគេថាលេងទៅធ្លាក់ rank ងាយហ្នឹងអាហ្នឹងមានន័យថាម៉េចខ្ញុំអត់យល់អឺគង់ហងលីអស្ចារ្យមែនបាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលកំពុងទៅទស្សនានៅក្នុងការ live នៅក្នុងថ្ងៃនេះផងដែរបាទ ម្នាក់នោះម្សិលមិញខ្ញុំទៅទិញកាហ្វេសោះគាត់សួរថាខ្ញុំនឹងទៅមើលកូនស្រីគាត់មែនហើយមិនអ៊ីអានតែមានកូនស្រីស្អាតហ្នឹងឲ្យតែគេទៅទិញកាហ្វេអ៊ីគិតថាគេទៅមើលកូនស្រីអ៊ីទាំងអស់មែនបាទសួស្តីបងប្អូនទាំងអស់គ្នាបងលេងអន់តែនិយាយស្ដីមកមានក្រមសិលធម៌ណាស់ចុងក្រោយចង់និយាយថាបងលេងដូចអាចចំ បាទប្រូនឹងគាត់ឈ្មោះថា Village អូខេបាទហើយឡើងចឹងហ្មងប្រូប្រូប្រកែពាក្យ comment ណាប្រូអូខេបាទសួស្តីបងប្អូនទាំងអស់គ្នាបាទអឺគេបងលេងអន់តែនិយាយស្ដីមាន ក្រមសិលធម៌ណាចុងក្រោយចង់និយាយថាបងលេងដូចអាចណាប្រូខមមិនហ្មងដងហ្នឹងខមមិនដែរដែរ បាទសួស្តីបាទជំរាបសួរគាត់ឈ្មោះ Hector Doiler បាទសួស្តី bro សួស្តីបាទរីយ៉ាគាត់បានខមមិនថាមែនហ្នឹងមែនហ្នឹងប្រូសៃបាទសួស្តីប្រូសៃគាត់ដាក់ថាលុយចុយយៈបាទសួស្តីកប់ idol បាទអរគុណច្រើនមិត្តភ័ក្ដិខ្ញុំក្តោវាងាប់ ដល់ពេលវាមើល live បងហើយគាត់អុយអុយឲ្យដល់អញ្ចឹងប្រូខមមិនអក្រក់មែន លេងមិនល្អទេ តែមើលទៅដូចប្រូកំពុងសាត់ក្រលើអុយខ្ញុំប្រូប្រូលេងដែរអូខេប្រូអូខេអឺវណ្ដនៈវណ្ដនៈគាត់សួរថាបងលេងហែកមែនអត់លេងហែកទេប្រូអត់លេងហែកទេអេនេះប្រូឃើញខ្ញុំលេងខ្លាំងលេងឈ្នះ Victory អញ្ចឹងប្រូគាត់តែខ្ញុំលេងហែកមែន ហើយបងបាទសួស្ដីចង់បងឡាយស្រាតអូហូហើយឡើងអញ្ចឹងហើយ Bito បាទសួស្ដីបងប្អូនទាំងគ្នាអូនសំឡាញ់សុំ ID អូខេប្រូអូខេសើចជាងពាក់មីទៀតបាទអរគុណច្រើនបងអរគុណបើដឹងថា follow page នេះ មើលហើយក៏ប្លែកអញ្ចឹង follow you ហើយអូហើយដល់អញ្ចឹងប្រូបាទអរគុណច្រើនប្រូខ្ញុំមកតាម TikTok ប្រូអូហូមកតាម TikTok ណាប្រូណា ទាំងស្ពែម៉ូតូសូអ៊ីតបាទសួស្តីបងប្អូនបាទសួស្តី bro sis សួស្តី bro sis follow ខ្ញុំផងអូខេ bro អូខេបាទអូខេបាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះយើងនឹងបង្កើតទីមថ្មីបាទអូខេនេះយើងនឹងទៅហើយអូខេអូខេបន្ត យើងយើងស៊ីគេ26គេស៊ីយើង27មានន័យថាយើងងាប់27ដងយើងស៊ីគេ26នាក់អឺទោះបីជាយើងមានការស៊ីតិចជាងគេយ៉ាងណាក្តីក៏យើងនៅតែឈ្នះបាទព្រោះថាយើងបានវាយកំភ្លើងធំនៅពទាយគេបានមុនបាទឬក៏ជាផ្ទាយឬក៏ជានគរហ្នឹងបាទយើងទៅវាយនៅនគរគេបានមុនបាទអញ្ចឹងมันសំខាន់តទៅថាគេស៊ី40យើងស៊ី26ទើបយើងចាញ់គេអត់ទេបាទអញ្ចឹង game Mobile Legend ហ្នឹងមានន័យថាតើយើងទៅវាយអាកន្លែងនគរគេ ហ្នឹងអាកន្លែងស្អីគេនោះបាទយើងវាយអាកន្លែងហ្នឹងឲ្យបានមុនគេទៅយើងវាយអាកន្លែងហ្នឹងឲ្យខ្ទេចទៅគឺយើងឈ្នះហើយអូខេបាទ បាទសួស្ដីបងប្អូនប្រិយមិត្តទាំងអស់គ្នាឥឡូវនេះខ្ញុំបង្កើតរោមអីចឹងបងប្អូនឯគាត់ចង់លេងគឺគាត់អាចចូលមកលេងបានវ៉ាវកំមកំមនៅក្នុង mobile ស្អាតស្អាតមែនតើនៅឡើងអញ្ចឹងហ្មងជួយប៉ាប៉ាអូគាត់ឆាតមកទៅនេះកំរឹកអូកន្លែងហ្នឹងកន្លែងឆាតមែនអឺកំរឹក idol papa papa papa hai con ok hai hai con nhưng về thoáng á uh, mình đã bori đấy គឺស្អាតមែនតើហ្មងអ្នកម្នាក់ស្រីនេះស្អាតមែនតើហ្មងអ្នកលេង mobile ML ហ្មងស្អាតស្រីស្អាតអីឡើងអញ្ចឹងអូយកប់សេរីខ្ញុំអូហើយឡើងអញ្ចឹងឈ្មោះអីគេឈ្មោះបាច់អូខេកប់កប់សេរី ម្នាក់នេះប្លីសទេលេងណៃ idol អូខេអូកន្លែងហ្នឹងកន្លែងឆាតតាខ្ញុំមិនដឹងសោះចំប្រូនេះម្នាក់គេអត់មានសក់ទេ កូដអូខេបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទេសនាឡើងអញ្ចឹងល្អមើលហើយឡើងអញ្ចឹងហើយឡើងអញ្ចឹងបាទអ៊ីរ៉ូស៊ីម៉ាបាទសួស្តីលេងដែរអាយដល់ចូលមកប្រូចូលមកប្រូចូលមកប្រូ ភាវលអត់មានណាចូលអញ្ចឹងបាទបាទសួស្ដីបងប្អូនទាំងអស់គ្នា Pro John Season លេងដូចអាចអញ្ចឹងមកចេះយោម៉ានហើយឡើងអញ្ចឹងមិត្តស្រីខ្ញុំដោះធ្លាក់មួយជំហៀង ឡូវស្មើវិញហើយដោយសារតែមើលបងឡាយហ្នឹងអញ្ចឹងហើយឡើងអញ្ចឹងអត់មានណាចូលលេងអញ្ចឹង លេងដែរ idol អូខេ bro អូខេបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងការ live នៅក្នុងថ្ងៃនេះផងដែរបាទច្បាច់ដោះ ប៉ុន្តែឥឡូវមកយើបានតែតួអង្គប៉ុណ្្នឹងអ្នកចឹងអឺចំយកសឡងអត់កើតទៀតអូយ ខេបាទសួស្តីអូខេហ្វឡុងបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងកន្លែងមកពីពូអត់មាន hero ដល់លេង classic អូហូហើយឡើយអញ្ចឹងអូខេបាទដាក់មកវិញ idol ដាក់មិញវិញ song aim បាទសួស្តីបាទ Hi idol បាទសួស្តីបងប្អូនទាំងអស់គ្នាបាទសួស្តីគ្នាយើងទាំងអស់គ្នាបាទសួស្តីនេះយើងអត់ជួយ share សោះឥឡូវបាទ smote មួយអូខេកណាអូខេដឹកគុណនៅច្រឡំ អូខេបាទបងសុំលេងដែរមើលអូយមិញហៅលេងគ្រប់គ្នាអត់មានណាគេចូលលេងសោះអើបងសុំមើលក្រតិចអូយឥឡូវអញ្ចឹងកាត់ចោលបាត់ហើយប្រូកាត់ចោលថ្ងៃមិញបាត់ហើយអត់មានទេប្រូ កាត់ចោលហើយចុះម្នាក់មិញប្រាប់ថាវាយគេពីវិដ័យចុចស្គៀបានឥឡូវវាយគេពីវិដ័យចុចស្គៀបានទៀតចុចស្គៀទី2អត់បានមកបើហើយចុចស៊ីប៉ើដូចគ្នាអូយស៊ីប៉ើដូចគ្នាអូយសាក់ខ្លាំងប៉ះខ្លាំងទេចុះម្នាក់នោះលេងស៊ីប៉ើដែរប្រូម្នាក់នោះលេងស៊ីប៉ើដែរ ជាស៊ីប៉ូដូចដូចគ្នាសោះរត់ប្រូឆាប់ចូលគេងអ្នកក្មេងទៅអរគុណច្រើនប្រូ Mario MC អរគុណច្រើនសម្រាប់30 star ប្រូបាទជូនបងប្រូមានសុខភាពល្អសម្រាងល្អបាទអរគុណច្រើនប្រូអរគុណបាទសួស្ដីបងសុំលេងណែមើលអូខេប្រូអូខេអូខេបាទសួស្ដីបងប្អូន ហើយឡើងអញ្ចឹងខ្ញុំមើល live បងមានអារម្មណ៍ផ្លូវភេទចុះចុយ ឆាប់មកណាអឺនឹកអូនជាងស្រួល ក្នុងថេងដូចខ្ញុំខ្លាចអត់ខ្លាចគ្រានចូលលក់អាភៀនឲ្យអ្នកលក់គ្រឿងញៀនចង់មានចង់បានព្រោះរៀមរស់នៅដូចចោល បើសរសេរបងប្អូនបងប្អូនគ្នាផ្ដេចដូចទៅលើមីក្រូហ្វូនមួយនេះខ្មែរមួយជីវិតសំបកស្រាយតែអ្នកហត់នឿយនឹងឆាប់ជីវិតបាញ់ញើហូរចិត្តពីកាយចាយសុខសាន្តចុះគេទៅធ្វើចុះឈ្មោះទៅដល់ដំណើរខំពួកគេធ្វើចិត្តឲ្យខាងសំដៅទៅមុខសុំកុំថយវាយឲ្យឈ្នះលើឧបចានេះតបមក Okay, bye. Stay Davon. job. Bà sư sẽ bông bông đọc nha hay lần chân ở bông si bờ phong Si bờ nó đầm bay ấy bro Si bờ đầm bay ấy ở Ờ mùi kill hay gì ghê ok bro ok Sao mong ly mùi bọt sao ngọt đã ដល់ណាក់ហ្នឹងផងយូយូបត់ចង់មើងងាយនេះ Oj med! Phi បើស្អីស្រឡាញ់អូខេបាទសួស្ដីប្រូបាទសួស្ដីអឺល្មមដឹងខ្លួនហើយអឺតឹងទ្រូងស្ទើរធ្លាយនិយាយមិនចាញ់មកចឹងប្រូមកចឹងមកចឹងប្រូ ដូចអាចបាទសួស្ដីប្រូសួស្ដីមានទទួលទម្លាក់រ៉េងអត់បងទទួលទម្លាក់រ៉េងចាំមួយនេះដេញមិញអូអត់ដឹងសោះថៃថៃយើងនឹងថៃយើងនឹងថៃយើងនឹងថៃ cho vẹn lên bữa chanh chứ เล็งหรือไม่คลางเลยนะตกอเหเราเล็งหรือไม่คลางเลยนะ បាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងទស្សនានៅក្នុងកាលៃនៅក្នុងថ្ងៃនេះផងដែរអឺ notify បាទអរគុណច្រើនបាទចេះខឹងទៀតហើយឡើងអញ្ចឹងអឺចាញ់ឡើងធ្លាក់ប្រកាយអស់ហើយឡើងអញ្ចឹងបងឲ្យខ្ញុំលេងអត់ឲ្យទៅប្រូឲ្យអូខេស៊ូឡើងកូន នៅក្មេងតាស៊ូឡើងកូននៅកូននៅក្មេងតាអូខេប្រូសងប្រូឲ្យឡើងអញ្ចឹង បងកើតអីមិនមែនសេតហ្នឹងបើគួចាញ់លេងលេងចាញ់អត់ថ្ងៃហ្នឹង sad man very sad មកចេះមកស៊ី22គេស៊ី42ធីមបកអធីម ថាខ្ញុំទៅកថាអើយ su su pa pa là <laughs> ok câu ok khê ok khoảng khơi nhở là chơi nhà hứa uh, Tuesday, yeah? Who is Tuesday? I don't. Trời ơi! <laughs> Trông mega cả Ôi, nghe này Ai đó chụp búa lên Thằng này nhảy nhảy Hay là chăng lưu áp phim lưu vậy? Đang chụp búa lên, giờ kêu quay Ờ, lưu áp phim lưu vậy, lưu vậy សួស្តីលួយសួស្តីស៊ីអត់លុយចឹងនិយាយលុយអត់ ba xuất đây về lưu thật sao ok lưu nãy rồi, lưu nãy. à, ban lên mùi ai đỏ lai hành chẳng xuất Lưu phi ra lưu oxy vậy up side phong ok ចុចខ្លួនឯងថាគេអត់លេងហឺហើយចុះគេចុចលេងណែហ៎ ដឹងទេបងអត់ចូលទេខ្ញុំអត់យល់ទេអ្នកគាត់លេងចឹងទេកាលបានលេងហ្នឹងលេងតា ជាប់នីតិអត់យល់ទេនេះចូលលេងណា ចុចផងចុចកន្លែងណាប្រូខ្ញុំមិនដឹងចុចកន្លែងណានេះអើយចុចអត់ចូលហ្នឹង ខ្ញុំវាអត់ដឹងចូលកន្លែងណាចុចអាកន្លែងលឿងនេះមែនបាទអរគុណច្រើនដល់ផៅសម្បបាទសម្រាប់75 star អរគុណច្រើនប្រូអរគុណ claim ចុចអាពាកចូលក្នុង គុណច្រើន Chris Parker បាទអរគុណច្រើនសម្រាប់ជួយ Subscribe Star បាទអរគុណច្រើនបងអរគុណ Mr Party បាទសួស្ដីមិនអត់ចុចចឹងចុចកន្លែងណាខ្ញុំអត់ឃើញទេចុចនេះមែន ừ, cho anh bạn ហើយខ្ញុំលេងផងមើលអូខេប្រូឈ្មោះអីគេប្រូបងសុំលេងដែរអូខេប្រូអូខេតិចទៀតវាលោតចុចពាក្យចូលក្នុងចុចកន្លែងហ្នឹងទៅបានលេងហើយ idol បាទអរគុណច្រើនតារាបាទអរគុណច្រើនប្រូអរគុណតែពិតទៅមកខ្ញុំអត់ដឹងចូលកន្លែងណាមែនតើមែនខ្ញុំធ្វើខ្ញុំអត់ដឹងចូលកន្លែងណាមែន ស្ដីបាទអឺហើយខ្ញុំលេងផងបងអូខេប្រូអូខេអូខេចុះនេះមែនទេអូចង់សោះអឺអឺមុខប្រូមើលដូចរឿងកំ pl ែងបាទអរគុណច្រើនប្រូអរគុណបាទ10 ភេហើយបងរំស្រាត1 10k ណែទៅ 1k ហ្នឹងឆាតតាមហ្គេមចង់ប្រកាច់ចង់ប្រកាច់អត់យល់ទេយល់ថាម៉េចស៊ូស៊ូពូអូខេបាទសួស្ដី បងលេងខ្លាំងបាទអរគុណច្រើនសំលេងលូអត់អីអូខេបាទសួស្ដី bro អឺចុចពាក្យថា report defect ហើយឡើងចឹងបាទស្អីស្អាតអស់មួយបាទហ្នឹងឯងគាត់ទៅណាបាត់ហើយនេះខ្ញុំខ្ញុំអត់យល់នេះខ្ញុំចេះចូលក្នុងវិញមិនមាននៅណែណែអញ្ចឹងមកដូចតាវហើយឡើងអញ្ចឹងក្បាលមន់កាឡូ កាឡូរីចុំកាឌីតាចុំម្នាក់នេះព្រៃមែន account កាឌីតាព្រៃលេងអាលូលូអាលូលូអរអរចានេះគេពូកោ អ្នកតោជីកអូលេងអ្នកតោនេះយកម្នាក់ហ្នឹងហ៎តឹងណាស់បាទសួស្ដីមិនបាច់លេងទេអូខេប្រូអូខេអូអីគេម្នាក់នេះឈ្មោះអីគេតួអង្គ អូខេបាទឥឡូវលេងអ៊ូស៊ូម្ដងបាទមើល live បងឲ្យក្បោខឹងអុយហើយឡើងអញ្ចឹងលេងអ៊ុយក្រែនអ៊ុយក្រែនអូខេស៊ីអូខេចាំវគ្គក្រោយអញ្ចឹងអូសុស្ដីសុលីសុគីបាទសុស្ដី sister បាទសុស្ដី idol លេង hero pen queen ហើយឡើងអញ្ចឹងវាមានតែ hero ឆ្មាក្នុងហ្នឹងចុំគ្នាយើងមានតែ D rod មានឡៃឡាហើយនឹងភូភូនិងគូប៉ាអមអ្នកនេះឈូនេះលេងឈូគ្នាគេមានអេលូនិងអេដូហើយនឹងស៊ីក្លប់អូឈូអូខេជុំមកអាវុធយើងធំមែនតើវគ្គនេះបាទ បងកលោម៉េះបាទសួស្ដីលឺអត់លឺអត់តោះផឹកអូខេប្រូអូខេក្មេងញៀនសិចបាទសួស្ដីប្រូចុយកប់ដែរតើអូអានេះ ចង់និយាយថាអាវុធធំអញ្ចឹងយូរមួយងាប់មួយងាប់ហ្នឹង ពួកនោះមើលអត់ឃើញមើលអត់ឃើញជួយអើសុំទៅមុនហើយបើនៅមើលទៀតមិនទាន់ចប់ live ផង ទឹកមាត់អាចចេញភក្ត្រាខ្ញុំហើយឡើងចឹងមកចឹងប្រូមកចឹងដាក់ខុសកញ្ចក់ហើយឡើងចឹងបាទអរគុណច្រើនបងអើយចង់បែកតិចអូយឥឡូវចឹងលឺអត់ប្រូលឺហ៎លឺហ៎លឺអត់ប្រូឥឡូវខ្ញុំដកម៉ៃនេះឲ្យរៀងឆ្ងាយតិចបាទអឺ professional player បាទអរគុណច្រើន idol លេង hero nick ការម្ចាស់ដីអ្នកតាមម្ចាស់ដីអូខេប្រូ ហើយឡើយអញ្ចឹងហើយឡើយអញ្ចឹងហ្មងប្រូជួយគ្នាយើងប៉ះចេះ បាទសួស្តីបងប្អូនទាំងអស់គ្នា Idol មកលុយបាទអរគុណច្រើនបងអរគុណបាទអឺកាលចូលសនអូខេប្រូអឺប្រូស្គាល់ IMP អត់ IMP នឹងពីណាគេប្រូ IMP នឹងពីណាគេជុំម្នាក់នឹងទូចមួយខ្លាំងណាស់ទូចមួយលើកកវិតឡើងប៉ុណ្ណាណៃឡើងខ្លាំងហ្មង ហើយគេចង់ធ្វើអីទៀតនេះហើយឡើងអញ្ចឹងសងហើយឡើងអញ្ចឹងបាទសួស្តីបងប្អូនទាំងអស់គ្នាបងខំលេងឆាប់ចេះលេង បងខំលេង ទៅ ឆាប់ចេះលេងអូខេប្រូអូខេអឺឥឡូវនេះមានអារម្មណ៍ថាចេះលេងតិចតិចហើយបាទខ្ញុំខំលេង Free Fire យូរគេប្លុក Free Fire ខ្ញុំអស់លីមែនទេ account free file link login link card rồi xem một trường nào nó chi hốt thiệt mình nè nó tư là cô dương mình មិនឈីអីគេអាខួងខួងលឿនអាចេញដូចគ្នាសោះខ្លាំងណាស់ចេញ ជុំទួងដូចគ្នាសោះខ្លាំងមែនម្នាក់មិញអីដល់លេងខ្លាំងបាទអូខេអរគុណច្រើនប្រូអូខេចុះប្រូទៅវាយនគរវាប្រូវាមកវាវាមานគរយើងឯងមานគរយើងឯងជួយ វាមកនគរយើងនេះមកនគរយើងនេះមុខដូចតាវហើយឡើងអញ្ចឹងសួស្ដីប្រូបាទសួស្ដីចាស្គីនេះចុចឆាប់អស់មែន ចំសត្វខ្លាហ្នឹងបើប្រយមែនសត្វខ្លាហ្នឹងបើប្រយមែន ចូលដល់ពេលច្រើនពេកចឹងដឹងមួយណាយើងមួយណាគេដែរដល់ពេលច្រើនពេកទៅជួយវាក់នេះមានអានេះច្រើនមែនមានអានេះច្រើនមែនពីជួយមាន3 là nhai đó ba con trần អាហ្នឹងអូតូប៉ាអាហ្នឹងតូប៉ាអូខេប្រូតែដូចគ្នានឹងចង់និយាយថាវាកតឿដូចគ្នាជួយវ៉ាវណាជួយពួកនេះលេង concert ទៀតជួយអោហេក thích Ôi Chứ mà mình hốt lươn này Trời mà Chứ mà lên gạo đi lên ta hay cái chẳng mình trẻ vai ất nè phía Chắc mà biết khoang mới lên hay Ôi trời này kia này Nhà đang cốp mến Trời ơi អានោះឆ្កែរែងខាំហ៎ប្រូឆ្កែរែងខាំហីអូខ្ញុំអត់បានទៅជួយទេអឺងាប់ទៀតបាត់ចំប្រូម្នាក់នោះឆ្កែរែងខាំនោះអូឆ្កែរែងខាំប្រូអូឆ្កែងាប់បាត់ជួយលេងវគ្គនេះមានឆ្កែទេឡើងអញ្ចឹង skin em tinh tinh lắm Ôi Chứ mà bạn ấy lên pa hành ngon. không Left nè em bây giờ ជួយផងឆ្កែខំហើយឡើងអញ្ចឹងអឺគាំងសំលេងនៅក្រោយសំលេងអីគេប្រូសំលេងអីគេអឺបងទៅវាយប៉ោមឈ្នះហើយទៅវាយប៉ោមទៅវាយប៉ោមធំអូខេប្រូអូខេឥឡូវខ្ញុំខ្ញុំកំពុងដើរផ្លូវចូលដោយសារថាយើងដើរទៅហ្នឹងមិនតាន់ចូលដល់នេះយើងអត់តាន់វាយអាអាស្អីគេនេះអាអីគេនេះនេះនេះនេះតែយើងវាយអាហ្នឹងអត់តាន់អស់ទេចូលទៅអាហ្នឹងបាញ់យើងងាប់ ចឹងតើយើងវាយអាហ្នឹងឲ្យវាខ្ទេចខ្ទេចមួយមួយសិនបានយើងចូលកើតហើយបើប្រូម្នាក់នោះលេងលេងចង់និយាយថាវាយអាហ្នឹងយើងអត់តន់ខ្ទេចផងហ្នឹងគាត់ចូលទៅកន្លែងនោះយើងមែនទៀតចូលទៅកន្លែងនគរធំយើងមែនទៀតតែអញ្ចឹងប្រូដាក់ហេកគាត់លឿនណាជួយមកទេមកទេមកទេជួយជួយគ្នាយើង ទីឆ្កែចំឆ្កែនឹងគ្នាយើងដែរនេះឆ្កែនឹងគ្នាយើងដែរនោះអូចំឆ្កែគ្នាយើង អូចាអត់យល់ចិត្តចេះលេងហើយអូខេប្រូអូខេបងកុំសម្រាប់គេបាបណាស់អូខេអូខេប្រូអូខេអឺតឹងធុងណាស់ជឿហើយបាទសួស្ដីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងការ live នៅក្នុងថ្ងៃនេះអឺយើងទៅវាយអង្គរផ្ទះវាអូខេប្រូទៅគេតែបងធ្វើមុខខ្ជូតមួយដាក់ TikTok ហើយឡើងអញ្ចឹង បងហ៎បាទសួស្ដីបាទអឺ comment មួយមួយអឺបងបងនិស្សិតអត់តន់ទេអឺតឹងទ្រូងអ្នកលេងជាមួយបាទអឺបាទសួស្ដីបាទបរោះតោមិនហើយបាទមានមិនតួហ្នឹងខ្ញុំលេអាកើតទេតួលេអាកើតហ៎អត់ណាតួនេះវាចង់និយាយថា skill វាវាដាក់ទៅបានតែ plate plate ណាវាអត់ដូចអាតួ super បើតួស៊ីពើបើតួស៊ីពើយើងចង់និយាយថាអាតួស៊ីពើវាគប់កង់ចាក់វាទៅវាប្រវល់បានយូរអាតួនេះអត់ទេប្រវល់បានអំផ្លេតហ្នឹងខ្ញុំឃើញអត់ដាក់អញ្ចឹងវាតាមអាញូមកអាញូឯងចុយ ប្រូម្នាក់នេះឆ្កែរឹងហាំអុចអុចឆ្កែគ្នាយើងចុំចុំប្រូប្រូប្រូអ្នកលេងហេឡូឆ្កែលឺអត់ប្រូប្រូអ្នកលេងហេឡូឆ្កែលឺអត់ចុះហេឡូអូមិញបងប្អូនឃើញអត់ទៅឡើងលឿនជួយហេកមិញ ជួយយើងគេឲ្យអបញ្ញូមែនអូយងល់ងល់ឯងសុំខ្លាចហ្មងមកបាយអញួរទូចមួយដាបចង់រួយផងឥឡូវឲ្យអញួរប៉ុណ្ណាណៃទៀតនេះឲ្យវាមិនធ្ងន់ងាប់ហើយមែនដល់តឹងធុងជំនួសហីមែនចំខ្លាំងចំខ្លាំងមែន u tranh plêu ngọt rồi cho ti mui ở dú bóng, cho ti pi ở dú cho ti mui ở dú cho ti pi ở dú cho ti mui ở dú cho ti mui ở dú rồi sao vậy vậy ចុចទី1ឲ្យ u ទី1ឲ្យ u បងចុចទី1ឲ្យ u បងចុចទី1ឲ្យ u អត់យល់អេដោះលេងហែកទៀតហើយឡើងអញ្ចឹងបងលេង hero យ៉ាក់ដូចឈ្នះហើយអត់មានផងប្រូអត់មានផងអឺ hero nin មានឆ្កែ hero ហ្នឹងទេវៈឪឡើងមែនប្រូ និនហ្នឹងទេវាឪឡាងមែនឆ្កែអឺហ្នឹងដូចឆ្កែទេវាឪឡាងម្នាក់អភ្នែកភ្នែកមួយចំកដាលមុខហ៎ម្នាក់ហ្នឹងប្រូម្នាក់ហ្នឹងមែនប្រូ chơi vào Cái vật kia thái thái được nâng hai tê vẻ ơ ừ, lang ok bro ok ở quân mà bro à, ờ, bong chu muôi ok bro ok ờ, ចុចទី1ឲ្យយូរបងអូខេប្រូអូខេបងលេង hero ឆ្កែស្គួតអឺជួយបង្រៀនខ្ញុំលេងកាក mobile ផងអូខេប្រូអូខេហើយឡើងអញ្ចឹងហើយពូបាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំអត់ដឹងទេ Mobile Legend ផ្ញើឯណាប្រអប់អីឲ្យខ្ញុំឯណាឯណាឲ្យទៅយកនៅប្រៃសនីណាឲ្យទៅយកមកអី ឈ្នះអូយចាក់ភ្លេងខុស អូខេអឺសួស្តីបងប្អូនអរគ្នាឥឡូវនេះគឺយើងនឹងទទួលបាន Victory ហើយគឺសុវ័យចិត្តមែនតើអូហូយហើយឡើងចឹងណាវ៉ាវឈ្នះហើយប្រូលេងល្អណាស់បាទអរគុណច្រើនបងដាស់អាវាឡើងអញ្ចឹង continuation បាទបងឈ្នះដោយមិនដឹងខ្លួននេះសុវ័យណាស់ហើយឡើងអញ្ចឹងលក្ខណៈថាខ្ញុំដើរដើរឈ្នះ អារម្មណ៍ពេលហ្នឹងយើងសប្បាយចិត្តមែនតើនៅលើអញ្ចឹង Good morning បងប្អូនសួស្តីបងប្អូនទាំងអស់គ្នាបងជក់មកអត់អត់ជក់ទេប្រហែលខ្លាចប៉ូលីសចាប់ Victory ហ្នឹងឯងឈ្នះហើយបាទ Victory ឥឡូវកັບស្រីហ្មងងាប់ដូចស៊ីម៉ៃអូខេឥឡូវអញ្ចឹងបងដាក់រឿងជប៉ុនមួយទៅហើយឥឡូវអញ្ចឹងប្រូអូខេបាទ ប្រញាប់លេបថ្នាំអាការៈឡើងហើយហើយឡើងអញ្ចឹងឡើងអីគេប្រូឡើងអីគេអឺសុំឲ្យបងទៅវាយយៈអូខេប្រូអូខេបាទឥឡូវនេះយើងឈ្នះរង្វាន់បានបូក140កអូហូហើយឡើងអញ្ចឹងគឺអែមមែនតើនៅក្នុងវគ្គនេះអូខេបាទបងសំលេងដែរអូខេប្រូអូខេខ្ញុំកៀងលឹងមកអញ្ចឹងមកកៀងលឹងយើងប្រូកៀងលឹងអញ្ចឹងហៅកន្លែងណាគេជួសជុលលឹងណាប្រូ ប្រហូតទៅរកកន្លែងណាជួសជុលលឹងកុំឲ្យវាកាំងបាទដូចជាប្រូទៅវិញស្រេងអីចឹងទៅមានកន្លែងជួសជុលលឹងច្រើនដូចជាអឺកាលមុនកន្លែងជួសជុលលឹងហ្នឹងនៅស្ទឹងចៃឥឡូវគេប្ដូរមកនៅវិញស្រេងវិញអញ្ចឹងបើប្រូកាំងលឹងប្រូអាចទៅវិញស្រេងបានដើម្បីធ្វើការជួសជុលលឹងអូខេបាទតោះបងកាំងស្បូនអូស៊ីកាំងស្បូនមែន នឹងឯងស៊ីស៊ី comment អញ្ចឹងត្រូវហើយខ្ញុំជាងជួសជុលហ្នឹងណាបាទអញ្ចឹងបើស៊ីមានបញ្ហាកាំងកាំងវាស្ទង់អីហ្នឹងស៊ីអាចមកខ្ញុំបានខ្ញុំជួសជុល free ណាអូខេបាទដាក់បងដាក់ថែម100ដុល្លារហ្មងទៅអូខេ bro bro confirm មកអូខេបាទសួស្ដីសាហាវក្មេង2បាទសួស្ដីបងប្អូនទាំងអស់គ្នា Victory ហើយឡើងអញ្ចឹងអូខេបាទសួស្ដីបូក កាឡូបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងកាឡាយនៅក្នុងថ្ងៃនេះផងដែរបាទសួស្តីបងប្អូនញ៉ាំអាហារពេលល្ងាចហើយនៅ dinner ហើយនៅបាទថ្ងៃនេះ dinner ហើយនៅហើយបានញ៉ាំបាយដែរថ្ងៃនេះបាទអឺតោះមួយស្មើអត់ FXU អូខេ bro អូខេ លេងមួយស្មើមែន bro ដាក់អីគេ bro ដាក់អីគេហើយឥឡូវបាទសួស្ដីតោះមួយស្មើអត់អូខេ bro អូខេបាទសួស្ដីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងការ live នៅក្នុងថ្ងៃនេះផងដែរបាទសួស្ដីបងប្អូនទាំងយើងទាំងអស់គ្នាបាទសួស្ដីគ្នាយើងទាំងអស់គ្នាបាទគ្នាយើងទាំងអស់គ្នាកុំភ្លេចជួយ share ម្នាក់មួយម្នាក់មួយផងណាបាទគ្នាយើងឥឡូវអត់ជួយ share សោះបាទកៀងរុនគូតអូហូហើយឡើងអញ្ចឹងប្រូ ប្រូកាំងរុនគូតអាចទៅរកខ្ទួយនៅម្ដុំស្រួយយវ៉ាបានបាទនៅម្ដុំនោះខ្ទួយខ្ទួយច្រើនណាប្រូឲ្យគេជួយដោះស្រាយបញ្ហាកាំងរុនគូតហើយឡើងអញ្ចឹងហ្មងងាប់ហើយលេងពេលណាក៏3.0ដែរ3.0នេះមានន័យថាម៉េចប្រូមានន័យថាម៉េចហើយយើងឃើញគេខមមិនថាឈូកូឡេតឈូកូឡេតឈូកូឡេតអាឈូកូឡេតហ្នឹងមានន័យថាម៉េចប្រូខ្ញុំមើលនិយាយខ្លីតិចខ្ញុំមើល នៅក្នុងអេក្រង់ PC របស់ខ្ញុំខ្ញុំអត់ឃើញពាក្យช็อกโกแลตសោះក៏ប៉ុន្តែខ្ញុំឃើញគេ comment ថាช็อกโกแลตช็อกโกแลตខ្ញុំខ្ញុំអត់ដឹងមានន័យថាម៉េចអូខេបាទខ្ញុំណាគេបងអូយខ្ញុំមិនដឹងបងធ្វើជំទាវ gaming បាទសួស្តីបងប្អូនទាំងអស់គ្នាបាទលុយលុយដល់តុកតុកខៃចង់និយាយថាម៉េចប្រូ លយលយបាទសួស្ដីបងប្អូនទាំងអស់គ្នាអឺធ្លាប់ហ្មងស្គាល់គ្រប់កន្លែងធ្លាប់អីគេ sister មៃលីបាទសួស្ដីបងប្អូនទាំងអស់គ្នាដែលកំពុងតែទេសនានៅក្នុងកាឡាយបាទបងទៅវត្តស្មោងដែរអត់អើយទៅទៅអីប្រូយកបៃអឺលេងបានសូកាឡាមហាលេងអន់យល់នៅ idol លេងបានសូកាឡាសូកាឡាហ្នឹងមានន័យថាម៉េចអឺសូកាឡាថ្លៃយ៉ាងងំឈូកូឡេតថ្លៃណាបាទអឺបងដែនមួយអូខេប្រូអូខេ 40.45k បាទអូខេអរគុណច្រើនអឺ idol ហើយឈ្មោះខ្ញុំទៀតរំភើបបាទសុស្ដីមីលីស្រីស្អាតបាទសុស្ដីអឺប្រូខ្ញុំគាំងម៉ៅធ្វើមិនទៅ ញុំកៀងម៉ៅខ្ញុំអត់យល់ទេនេះប្រូចង់និយាយពីអី3.0 MVP តាអូខេប្រូអូខេបងមានអូននៅចង់សួរថាមានសង្សារនៅមែនបាទបាទហើយបងបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទេសនានៅក្នុងការ live នៅក្នុងថ្ងៃនេះផងដែរបាទបាទអឺបងអឺនិយាយជាអសមកហើយឡើងអញ្ចឹង សូកូឡាថ្លៃចាញ់មាសទេអូខេស៊ីស្ទ័រនិយាយត្រូវអឺតោះវត្តភ្នំបងអើយទៅវត្តភ្នំទៅអីប្រូ ទៅ ត្រឡោកបែកបានសុបសុបប្រូបើសិនជាប្រូទៅវត្តភ្នំអាចតែខ្ទើយអញ្ចឹងបើសិនជាប្រូទៅ ត្រឡោកបែកអូខេកន្លែងរោងកាហ្វេហ្នឹងអត់អត់អត់មានខ្ទើយទេប្រូអញ្ចឹងនេះគ្រាន់តែជាការ recommend របស់ខ្ញុំបាទអឺនិយាយខ្លីវាទៅវត្តភ្នំឯងប្រូត្រឡោកបែកល្អជាង បងអត់អានឈ្មោះខ្ញុំសោះអានទេប្រូអានទេអឺបងកាលណាកោសក់ទៀតអូមើលប្រូមិនសួរអញ្ចឹងប្រូប្រូមិនសួរអញ្ចឹងអឺបងតោះបងទៅងាប់បានពីរអ្នកបាទសួស្ដីបងប្អូនទាំងអស់គ្នាមួយស្មើហើយឡើងអញ្ចឹងបងកាលណាកោសក់ទៀតបងលេងដែរអូខេប្រូអូខេ បាទសួស្តីបងប្អូនទាំងអស់គ្នាលេងទៅសាហាយណាស់បាទអរគុណច្រើនបងដាក់ប័ណ្ណថ្ងៃណាងាប់អូខេប្រូបាទសូមគោរពបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលកំពុងទៅទស្សនានៅក្នុងកាឡាយនៅក្នុងថ្ងៃនេះផងដែរបាទជួបជាមួយខ្ញុំបាទ DJ Date ស្រុកថ្មពួកបាទហើយមកជីម៉ូតូទៅវិញអាចជីចានដែរ អូខេតើបងប្អូនដែលកំពុងតែទស្សនានៅក្នុងការ live ទាំងអស់គ្នាដើម្បីបំបត្តិនៅភាពអបសុខខ្លីឬក៏បំបត្តិនៅភាព stress បងប្អូនអាចរំជាមួយនឹងបាត់ Sin 2 B Season អូខេឥឡូវនេះយើងមានឱកាសដើម្បីបង្កើតនៅអារម្មណ៍សប្បាយសប្បាយបងប្អូនដែលកំពុងតែទស្សនានៅក្នុងកញ្ចក់ទូរស័ព្ទកុំភ្លេចងាកកញាក់ញាក់ផងបាទដើម្បីបង្កើនអារម្មណ៍កាន់តែរីករាយ Esatamente, yeah, zin Zinpu. Zinpu bị dị zin lượt đại cho lang cho lang vào gặp phù bạch. Dán hóa ra. Bẻ bay thằng mau chi mà tô được bẻ chi la này dơ lê. Zinpu mà đây mà. ស្អែកឡើងជិះឡានបលីសបណ្ដោយដូចគេនិយាយថាអី BC សិន punya rumahnya iya di sana wah hau tiup máu chi mà tô tụi nó nhỏ chi chán này vô mà anh xin thu mà rồi mà anh nói chi vậy nghe thay bc xin sao vậy anh mới đọc video của mà nhé is in notify បើអរគុណច្រើនបងប្អូនទាំងអស់គ្នាចូលបានសាមហ្មងចុយអឺលោកលោកលោកលោកលោកលឺ bro លឺលឺ bro លឺហ៎លឺ bro លឺលឺបាទ bro មកតាប់ខ្ញុំមើលតាប់ទៅបាននេះ មួយចិត្តចាក់បាក់អូអូខេចុះអត់ទៅសាហ្មង លេងរ៉េងទៅអូខេប្រូអូខេអើបងធ្វើមិនបានពងធំហើយឡើងអញ្ចឹងបងធ្វើមិនបានវាយគ្នាឯងកើតអត់ដឹងទេប្រូអត់ដឹងទេអឺបងនិយាយផ្អែមមួយមើលនិយាយប៉ុណ្ណឹងផ្អែមនៅអឺបងប្អូនផ្អាកខមមិនសិនទៅខ្ញុំមើលអត់តាន់ទេហើយឡើងអញ្ចឹងដនឆៃហាងបាទ notify ភាក់ស្មោះបាទសួស្តីបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅក្នុងការ live នៅក្នុងថ្ងៃនេះផងដែរបាទអូខេឥឡូវនេះយើងលេងតួ តួភាព Povos បាទឥឡូវនេះយើងលេងតួ Povos មួយចុចយកព្រមយកមួយណាយក shipper ណាហ្នឹងឯងប្រកែកយក shipper shipper អូខេ bro លីខ្ញុំនិយាយមែន លើលើខ្ញុំលើតិចតិចលេងហ្មងសាប់បានអូខេប្រូអូខេអូខេអាស៊ីពើហ្នឹងអត់អត់ស្ើខ្លាំងទេណាប្រូហើយស៊ីពើហ្នឹងមិនសិននឹងវាអាចទីត្រូវខ្លាំងអញ្ចឹងហ៎អូខេប្រូអូខេចុចតាម skill គឺខ្លាំងអូខេប្រូអូខេតើបងឯងចុចទី1ហើយចុចទី2ទី3ដឹងដឹងដឹងដឹងខ្ញុំអត់សូវដឹងញ៉ាអត់ដែរលេងសូវលេង អូគ្នាយើងមានស្រីដែរមែនអឺ sister នៅខាងណាដែរលេងខ្លាំងអញ្ចឹងល្មមចូលប្រកួតហើយអូខេប្រូអូខេអូខេបាទសួស្តីបងប្អូនទាំងអស់គ្នា năng kết lên khăn những cái đại hack men bro ừ nó đánh vậy ra nó đi nhưng đánh phải gì hack ờ nói chung vay gạch ngọt à nó về bài với đại hack vay gạch ngọt với mà tự One day, I'll return to the lab and burn it to the ground. Our turret is under attack. Ally has been man, man. តែខ្ញុំមិនដូចមិនទៀតអត់អត់មកអូយចង់ជាក់ចង់ជាក់ថាគ្នាវាលេងហើយគេចឹងហ៎ទីទីដល់បីញ៉ាំ I'm a man with sad stories នោះមានមួយបាញ់អាមានមួយកានអាស្អីគេនោះបាញ់ Watch your head ជុំម្នាក់ហ្នឹងក៏ភ្លើងទិញណាម្នាក់ហ្នឹង chụp phim là F2 mà Ui, đi chạm Ôi Đi chạm bác chị Đi đây Còn một đô pro, ô màu mùi Đi chạm ខ្ញុំភ័យទេខ្ញុំអត់ហ៊ានដើរទៅមុខខ្លាចងាប់ខ្ញុំអត់ហ៊ានឡើយខ្ញុំបបជុំម្នាក់នេះលេងម្នាក់ម្នាក់នោះលេងលេងអាវុធធន់ធ្ងន់ជុំម៉ែម្នាក់នោះមានលេងអាវុធធន់ធ្ងន់ទៀតខ្ញុំខ្ញុំកាត់ថាកុំឲ្យដើរទៅដើរទៅទៅគេបែរអូយចប់ហ្មងប្រូប្រូនេះនៅខាងនេះប្រូខ្ញុំចេញចេញបើមានរូបឆាងអីបាញ់បាញ់យឺផងបាទអាមិញហ្នឹងប៉ាវ៉ាណូហ្មងនេះអាមិញប៉ាវ៉ាណូហ្មង ជាមួយគ្នាវាលេងប៉ាវ៉ាណូអីចូលមែនអនុជីស្គីទៀតអូយអូយជាមួយវាលេងកំភ្លើងសាអាវុធធន់ធ្ងន់អញ្ចឹងពីណាលេងឈ្នះហើយអូយលេងសាអាវុធធន់ធ្ងន់បងប្អូនថៃគ្រាហែកបងថៃគ្រាអ្នកហែកបងអូ mình nè đã hết mong Ok bro ok Nổ Trời Bọn nó lên sao đập lên Trời mà ôi Mẹ mấy nó lên một thôn thôn đi nữa Trời trap mỏ You shall see my sword before you see me ជួយមកខ្ញុំមិនតាន់បាយទឹកនេះឃ្លានបាយ Memory is hard I didn't even get to be destroyed. Jeez, how is how, man? Cuma គ្នាវាមកនៅនគរយើងមកពេញកុញ rather than acted upon. Distort my memories all you want. My will stays strong. Hey! Oh, mình ăn nó rồi! Thôi mà cho, lại anh em nha, để mơ khơi nha này! ពោពន់មកស្មៅនៅមើលឃើញទៀតជួយសាហាវមែនអឺគឺយ៉ាងនេះស្រួលហ៎ បាទសួស្តីបងប្អូនសាហាវហើយឡើងអញ្ចឹងអូខេ report pro គេ hack take send ឲ្យ pack mobile legend ទៅ pro អេឈិល bro តាគេ hack hack ទៅធ្វើម៉េចទេ defeat ហ្នឹងឯង pro ចាញ់មិនហើយមកអីទេទោះបីជាវគ្គនេះយើងចាញ់ក៏មិនដែរវគ្គក្រោយយើងឈ្នះយើងមិនមែននៅតែកាលក្ខណៈថា យើងលេងចាញ់គេរហូតនោះទេបាទការឈ្នះ idol មានរឿងអីមែនអត់មានរឿងអីប្រូអត់មានរឿងអីទេមិនទួយអស់សង្ឃឹមដល់ហើយលក្ខណៈថាលេងចាញ់គេហ្នឹងអូខេបាទប្រូលេងមកកើមួយអូខេប្រូអូខេវាយអត់ឈ្នះគេថាគេហែកឈ្នះគឺចាញ់ ចាញ់វាឈ្នះហើយលើចាញ់អឺ bro រួមមួយហើយឡើងចឹងអូខេ bro អូខេ follow ខ្ញុំមួយខ្ញុំ name លៀប gam អូខេ bro អូខេអូខេអូខេ bro អូខេ